ខឹងតាយាយម្នាក់នោះខឹងតាតាគាត់ខូចអាទៅមានប្រពន្ធចុងហើយគាត់លួច មាន កូន មួយគេផ្សេងទៀតគាត់ស្អប់តាគាត់ឲ្យតែនឹកដើមកាលណាគាត់ធ្វើបន់ចង់ឲ្យជួបតាគាត់ទេគាត់ស្អប់តាគាត់ ក្បត់ចិត្តគាត់ណាញោមហើយសួរតាទៅណាថាតាស្លាប់បាត់ហើយហើយស្លាប់បាត់ហើយនឹកដើមមកដដែលនឹងបានតាបានតានៅចិត្តនឹងកាន់ឆ្លុះនេះដែរមែនទេញោមមែនមែនព្រោះព្រោះខូចកាលនោះមែនដូចឥឡូវទេឥឡូវព្រោះព្រោះនោះសេរីភាពមកមែនលបង សិស្សភាពទាំងអស់ឥឡូវយើងសួរប្រុសប្រុសកាលពីមុនចំណន់ចំណន់លោកអាចារ្យចាស់ចាស់ពីមុនពីមុននោះអូធម្មតាទេតាមចូលហ្នឹងមានមានកូនណាមួយមុខស្តៀងបងប្អូនយើងហ្នឹងចាប់ដើមម៉ៃគ្នានិយាយមែនតើណាញ៉ែនេះហ៎អើតែជួនអាត្មាក៏ខូចដែរអញ្ចឹងបានថាពេលខ្លះនឹកមកត្រូវអីបាទអតីតកាលហ្នឹងវាផុតទៅហើយហ្នឹងហើយនឹកមកសូទៅសុបាយចិត្តដែរ ក្រំគ្រាចិត្តហ្នឹងចឹងអ្វីដែលអាក្រក់មិនបាច់រំលឹកមកវិញទេឮឯងញាតិញោមតែអ្វីដែលល្អនឹកឃើញមកបានធ្វើបុណ្យបានពេញសេចក្តីល្អដោយនាងសុជាតាអញ្ចឹងបានថ្វាយបាយៈចំពោះព្រះអង្គនឹកឃើញអញ្ចឹងហើយយើងក៏អត់ខ្វះរឿងដែរញាតិញោមក៏មិនខ្វះរឿងល្អយកមករំលឹកដើម្បីឲ្យយើងសុបាយចិត្តដែរមែនទេញោមខ្វះអី ធ្វើកឋិននៅណាបម្រើមេដាបេដាកាគាត់មិនទាន់ស្លាប់នឹងនៅណាណែដូចថ្ងៃហ្នឹងអញ្ចឹងខួបមួយឆ្នាំជូនដល់ញោមញោមឯងញោមប្រាក់ចន្ទថុលអញ្ចឹងយើងកុំនឹកឃើញការប្រាក់ចន្ទថុលគាត់នៅរស់អាក្រក់គាត់នឹកយើងនឹកឃើញកាលគាត់នៅរស់ហ្នឹងយើងធ្វើល្អមួយគាត់មិនខ្លះមែនទេញាតិញោមនឹកកាលណាសេចក្តី ស្ដាយហ្នឹងវារំសាយទៅកាលនោះព្រោះអីខ្ញុំបានធ្វើល្អជាមួយគាត់រួចហើយ មែនទេញោមណាអញ្ចឹងធ្វើឲ្យយើងសប្បាយចិត្តហើយបើយើងនឹកឃើញថាអាក្រក់អាក្រក់អាក្រក់ចិត្តហ្នឹងអត់សប្បាយហើយធ្វើឲ្យមានវិបរិសរីទៀតមែនមែនទេញោមអញ្ចឹងថ្មគ្រាន់តែបញ្ជាក់ត្រង់ចំណុចប៉ុណ្ណឹងនិយាយពីរឿងព្រះអង្គសោចង្ហាន់នាងសុជាតាសិនពេលដែលសោចង្ហាន់របស់នាងសុជាតាធ្វើឲ្យបញ្ចវគិទាំង5រូបមានព្រះ កោដាញ្ញកាលនោះវបៈផតយៈអសជិមហានាមអីហ្នឹងនាំគ្នារត់ចោលព្រះបរមពោធិសត្វអស់ទៅ ដោយបំណងគិតថាបំរើព្រះអង្គ6ឆ្នាំមិនបានត្រាស់អត់អាហារផងអីផងលំបាកមិនត្រាស់រឿងអីសោយអាហារវិញហើយគិតថាបានត្រាស់ដឹងគ្មានប្រយោជន៍ទេតោះទៅនៅកន្លែងឲ្យឆ្ងាយកុំឲ្យរកយើងឃើញ ចេញពីអរុវេលាសនានិគមនឹងទៅនៅឯពីរៀនអស័យឯព្រៃមួយឈ្មោះអិសិបតនមិគទាយវ័នឆ្ងាយណាញោមញាតិញោមញាតិញោមឆ្ងាយណាព្រៃនោះអាត្មាក៏ទៅឥណ្ឌាជិះពីអរុវេលាសនានិគមទៅពីរៀនអស័យមួយថ្ងៃវោះងាកបានដល់ឆ្ងាយណាបងហើយរត់ចោលប្រោះព្រះហ្មងរត់ចោលហ្មង ចឹងបានព្រះអង្គគិតថាអ្នកដតីដតីជាទីពឹងរបស់អាត្មាអញមិនមានឡើយអញ្ចឹងគួរដើរផ្លូវកណ្ដាលវិញមិនធ្ងន់មិនស្រាលតែល្មមលៃគឺផ្លូវមជ្ឈមបដិបទាដែលជាផ្លូវដ៏ប្រសើរព្រះអរិយៈទាំងឡាយលោកបានដើរហើយទាំង8ឃើញទេញាតិញោមសមាទិដ្ឋិសមាសង្កបោ សមាវាចាសមាកមន្តោសមាជីវោសមាវាយាមោសមាសតិសមាសមាធិហ្នឹងផ្លូវហ្នឹង8ហ្នឹងញាតិញោមដែលឃើញកងចាក់ពុទ្ធចាក់កងចាក់កងពុទ្ធចាក់កងអាទិសញាតិញោមដែលឃើញកងអាទិសជាប់លបងណាតរាប់អាហ្នឹងទៅ8ហើយអត់ដែលរាប់ទេអញ្ចឹងចាំថ្ងៃណាជួបរាប់ទៅ កងពុទ្ធចក្រហ្នឹងយើងនៅស្រុកយើងគេហៅចាក់ពីរពុទ្ធចក្រមួយអាណាចក្រមួយហ្នឹងញោមហ្នឹងហើយអញ្ចឹងយើងរាប់មើលពុទ្ធចក្រមានស្អីខ្លះណាតើមើលមើលឃើញហ่ะ8ចក្រហ្នឹងកងអាទិសមានមាន8ហ្នឹងញាតិញោមមើលអាវិលកម្មហ្នឹងនឹងតំណាងអដ្ឋានគិកមៈទាំង8ហ្នឹងញាតិញោមញាតិញោមនិយាយយូរយូរស្រឡះក ចឹងឆ្នាំស្រឡះកគឺផ្លែមីក្រូនោះហ្មងចឹងហើយបានឥឡូវញោមស្ដាប់ក្នុងចំណុចមួយមួយសមាតដ្ឋិព្រះអរិយបុគ្គលអាចារ្យសុបអាត្មាឲ្យពរថាដំដំណើរដើរល្អតែនាំកាយទៅកាន់បលាយព្រះនិព្វាន តាមអរិយវៈប្រកបអង្គ8គាត់ថាចឹងអាចារ្យអាចារ្យអាត្មាឥឡូវស្លាប់បាត់ហើយអាចារ្យរុនអាចារ្យរុនគាត់ស្លាប់គាត់ឲ្យពរតែចឹង ដល់ពេលអាត្មាដំបងនៅលើកនេះអាត្មាមិនដឹងថាអរិយផ្លូវរបស់ព្រះអរិយទាំងឡាយមានស្អីខ្លះដំណើរដើរល្អតែនាំកាយទៅកាន់បលាយព្រះនិព្វានយឆ្ងល់និព្វានមានបលាយមានអីច្បាស់លាស់ដល់ពេលយកមកគិតយកមកពិចារណាឲ្យរៀនសូត្រខ្លួនឯងទៅបានដឹងថាកំបីនឹងឯងជាផ្លូវរបស់ អរិយបុគ្គលលោកដើរហើយបើម្ចាស់បនកំងធននឹងទៅហើយមានតែទេសធននឹងត្មងទៅ ចឹងផ្លូវហ្នឹងលោកដើរហើយហើយយើងវាពិបាកដើរតែផ្លូវដែលគេមិនទាន់ស្ការទេកាប់ឆ្ការណាញោមមែនទេញាតិញោមយើងដើរទៅតែខ្លួនយើងវាអាចមុតបលាហើយហេសយអត់តន់ដោះមីនអស់ខ្ទុះមីនងាប់ទៀតព្រោះផ្លូវហ្នឹងវាថ្មីសម្រាប់យើងហើយកាលណាយើងដើរទៅវាពិបាកណាញោមមិនដើរទៅដល់កាត់ផងឆ្ការផង ភ័យផងអាសន្នផងហើយមិនដឹងតែអាផ្លូវទៅមុខនោះមានខ្លាមានតម្រៃអីយើងអត់ដឹងទៀតតែផ្លូវនេះព្រះ សម្មាសម្ពុទ្ធកាប់ឆ្ការរួចអស់អាលីងផ្លូវព្រះអរិយៈលោកដើរឡើងទួអស់ហើយណាញញោមដើរទួព្រះអរិយៈបុគ្គលតាំងពីសោតាសកតិអនាគិអរហត្តអ្នកយើងឯងអត់ព្រមដើរញោមឯអាត្មាហ្នឹងព្រមដើរនៅទួដល់ផ្លូវនរោហើយប្រែតណាញោមដល់ ចឹងចឹងយើងមើលផ្លូវ8ហ្នឹងផ្លូវយ៉ាងម៉េចទី1សមាទិដ្ឋិកាយយល់ត្រូវត្រូវយល់ប្រសើរប្រសើរយល់ល្អល្អញាតិញោមយល់ត្រូវអស់ហើយណាញាតិញោមយល់ត្រូវអស់ហើយនៅហើយនៅហើយច្បាស់ហើយច្បាស់ហេមិនមែនប្រកាសតែលោកយល់ត្រូវទេ ចឹងយើងបើយល់ត្រូវទៅនិព្វានអស់មែនទេញោមណាមកពីយល់មិនតាន់ត្រូវកាន់តែបជ្រិះបជ្រិះគេមកបញ្ញាក់បន្តិចប្រូចមែនទេញាតិញោមបើនិយាយឲ្យចំទៅការយល់របស់យើងដូចទឹកនៅលើស្លឹកឈូកអញ្ចឹងញាតិញោមដែលឃើញទឹកលើស្លឹកឈូកទេវាដកជាប់នៅហ្នឹងប៉ុន្តែវាអត់ខំជាប់ទេណាតើវាដកជាប់ហ្នឹងវាអត់ខំជាប់ទេ បើកាលណាលោកវាមកទឹកហ្នឹងវាប៉ើងមកក្លាច់មកខាងនេះបន្តិចបើវាស្ងាត់ដល់លោកដល់លើកទឹកហ្នឹងមកខាងនេះវាមកក្លាច់មកខាងនេះបន្តិចអញ្ចឹងវាធ្វើប៉ែលហែលប៉ែលហែលអញ្ចឹងមែនទេយោតែបើខាងនេះទាញខ្លាំងភ្លុចមកនេះបាត់ហើយបើខ្យល់ខាងនេះខ្លាំងក្លាច់មកខាងនេះបាត់អញ្ចឹងការយល់របស់យើងរាល់ថ្ងៃហ្នឹងប្រហែលស្តៀងទឹកនៅលើស្លឹកឈូកនឹងឯងមែនទេញោមដល់ គេកាលប្រាប់នេះយាយប៉ុនណាដែលប្រកែប៉ុនដែលបានខ្លាំងណាគ្មានប៉ុនណាទៅចំកន្លែងព្រះសបោព្រះឯងដល់គ្នាទៅហោព្រះបាទមួយទៀតទៅអូបាទប៉ុនច្រើនមានកន្លែងណាចំកន្លែងលោកសងច្រើនទៅលោកសងច្រើនបាទហេប៉ុនច្រើនគ្មានអីខ្លាំងជាងអង្គុយស្ដាប់លោកទេអង្គុយតែស្ដាប់លោកទេស្អីក៏អត់ធ្វើ មកបនច្រើនគ្មានអីជាងបំរើមេដាបេដាបំរើតាមេដាបេដាព្រោះអីព្រោះអាកាសយល់ហ្នឹងវាដូចទឹកលើស្លាកឈូកប្រញាប់តែរឿងកលាប់ចាក់ហ្នឹងមកដល់គេថានិយាយលោកដែលនិយាយឯងទៅវត្តរាល់ថ្ងៃហ្នឹងលោកណាឥឡូវឈួតហើយហេអញគិតចឹងដែរទៅវត្តរាល់ដល់មើលមុខលោកប្រហែលប្រហែលឈួតឈួតមែនចឹងលោកឈួតហើយចុះអឺឈួតបាត់ទៅហើយទាំងលឺតគេមិនទាន់ទៅជួបលោកផងថាលោកឈួតបាត់ មែនទេយោមណាដល់ចឹងគេប្រាប់ថានិយាយលោកនិយាយឯងលោកមួយហ្នឹងណាខូចណាខ្ញុំហើយខ្ញុំឃើញច្បាស់ខូចណាខូចហើយតាខូចហើយធ្វើមុខមាត់រៀងជូផងប្រែឯងផងវីកផងអីផងជឿកាប់មុខចឹងអញលែងទៅវត្តហ្នឹងអញទៅវត្តមួយនោះទៀតអាហ្នឹងចឹងមែនទេញោមណា ណាញោមណាញាតិញោមប្រកាសជាមើលតាម YouTube អីឬក៏មើលតាម Facebook អីឃើញគ្រូគ្រូផ្លែផ្លែច្រើនណាឥឡូវអាមាឃើញគ្រូគ្រូមួយនោះគេសូត្រធម៌គេមិនដឹងធម៌មកពីណាដូចរ៉េបបន្តិចដូច hip hop បន្តិចដូចស្អីបន្តិចហើយស្រាប់ដល់ហើយមនុស្សទៅជឿហាក់គ្រូមួយទៀត គ្រូមួយទៀតអត់មានសូត្រអីទេកាន់តែផ្លុំផ្លុំផ្លុំផ្លុំជឺហ่าគ្រូមួយទៀតអត់មានធ្វើអីក៏ចូលរូបទៅដល់គ្នាជឺឃើញទេញោមចឹងបើយើងគិតនៅក្នុងបច្ចុប្បន្ននេះច្រើនណាស់អញ្ចឹងអាស្រ័យលើតថេញាតញោមយល់ត្រូវឬខុសអាហ្នឹងរឿងញោមទេអាមិនបិទសិទ្ធញោមមកជឿណាមែនទេញោមណោះ ប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាអរិយមគ្គនេះព្រះអរិយបុគ្គលដើរហើយគឺសមាទិដ្ឋិយល់ត្រូវដើរហើយហើយលឺឯងញោមយល់ត្រូវណាយល់កម្មនិងផលច្បាស់លាស់កម្មល្អកម្មអាក្រក់ផលល្អផលអាក្រក់យល់ច្បាស់លាស់បុណ្យនិងបាបយល់ច្បាស់លាស់ផលរបស់កម្មយល់ច្បាស់លាស់ ប្រាក់លោកនេះយល់ច្បាស់លាស់ការត្រាស់ដឹងរបស់ព្រះពុទ្ធយល់ច្បាស់លាស់ហ្នឹងហើយគេហៅថាសមាធិនោះមែនទេញោមញោមហើយយើងជឿមិនជឿហ្នឹងមិនដឹងទេប៉ុន្តែព្រះអង្គថារយៈបុគ្គលលោកជឿហើយហើយហើយលោកកាប់ឆ្កាហើយហើយទៅមិនតើអាហ្នឹងរឿងរបស់យើងបើមិនទៅនៅហ្នឹងទៀតមានទោះអីមែនទេញោមណាហើយចង់ជឿគ្រូណាគ្រូណាសោតស្រោចស្រោចទឹកកន្លោះទឹកអីអាហ្នឹងជារឿងរបស់ញោមជឿអីក៏ជឿទៅ យើងទៅបាត់សិទ្ធគាត់អាម៉េចគាត់ជឿហ្នឹងទៅហើយមែនទេញោមដល់ប៉ុន្តែបើគ្រូអស់ហ្នឹងបកែគ្រូហ្នឹងទៅនៅពៀនអស់ហើយគ្មាននៅសល់ដល់រាល់ថ្ងៃហ្នឹងទេតើហើយបើគ្រូអស់ហ្នឹងបកែបែបម្លេះមកដល់ថ្ងៃនេះបែបមិនក្រអត់ទេតែមានអស់ហើយគ្រូអស់ហ្នឹងមែនទេញោមដល់អ្នកទោសអ្នកទាយអ្នកអីក៏ដោយបើទាយបកែមិនមែនរៀបចំកូនខ្លួនឯងឆ្លោះគ្នាលេងអ្នកគ្នាមែនទេញោម អ្នកខ្លះដេញពលាមើលពលាមើលខែមើលឆ្នាំមកគេច្បាស់លាស់ណាកូនឯងកាមើលអត់ច្បាស់ហើយដល់ល្មើសិតតែត្រូវល្អទាំងអស់ស្មាចេះឆ្ងល់អាចំណុចមួយមន្តការមើលពលាសិលល្អទាំងអស់តាម100គូដូចតាំងនៅជាប់គ្នា100គូដូចជាអត់សូវសម្បូរបានមែនទេញោមតា ខ្លះល្អឥតខ្ចោះតែឲ្យលែងនេះបាទខ្លះល្អឥតខ្ចោះនិយាយពីថាឆ្លោះរាល់ថ្ងៃមកឆ្លោះល្អឥតខ្ចោះមែនទេញោមល្អពេកឥតខ្ចោះឆ្លោះគ្នារហូតរាល់ថ្ងៃខ្លះល្អពេកសភាពពេកនិយាយពីផឹកចង់កើតទាយទឹកងាប់ភាពពេកភាពហ៎ពេកមកអាហ្នឹងហើយដែលថាពេកខ្លះយើងត្រូវមើល សមាទិដ្ឋិកាយយល់របស់យើងនេះហេតុនិងផលរបស់យើងនេះបានបានបានយើងយល់ថាតើវាជាសច្ចភាពពិតប្រកបនឹងដូចម្ដេចលោកយាយខ្លះតលតែចង់ឲ្យកូននឹងស្រឡាញ់គ្នាពេកដើររកគ្រូស្នេហ៍ទៅរកស្នេហ៍មកដាក់កូននេះស្នេហ៍ដាក់កូននេះឲ្យវាជាប់គ្នាវិញកុំឲ្យវាឈ្លោះគ្នាដើររកស្នេហ៍តែបុរាណលោកថាស្នេហ៍វាមានតែស្នេហ៍វាមិនស្នេហ៍អាស្និតនឹងទេ មែនទេញាតិញោមណាហ្នឹងអាប្រពីមុនស្នេហ៍អាត្មាមិនដឹងទេប៉ុន្តែឥឡូវនេះបើស្នេហ៍ដូចមិនទៅមួយទេមែនទេញោមណាតែយើងចិត្តតែខំខ្លាចកូនវាលែងគ្នាអីគ្នាគ្មានអីខ្លាំងជាងចិត្តហើយចិត្តយល់ពីគ្នាទេមែនទេញោមមែនទេតែយល់ពីគ្នាហើយទោះបីភ្នំប្រប៉ុណ្ណានក៏ដោយសកត់ពីលើក៏នៅតែនៅជាមួយគ្នាបានដែរបាទតែបើមិនយល់ពីគ្នាហើយ ទោះបីយ៉ាងណាក៏ដោយក៏នៅតែលែងគ្នាដែរមែនទេញោមអញ្ចឹងសមាទិដ្ឋិហ្នឹងយល់ដោយបញ្ញាយល់ដោយកម្មនិងផលច្បាស់លាស់ហៅថាសមាទិដ្ឋិសមាទិដ្ឋិបើមានពេលទេសទេសវែងជាងហ្នឹងទៀតចាំមើលញោមណាជាតិជាតិហ្នឹងធ្វើបន់ដល់ចាំមកទេសប្រហើយប៉ុន្តែបើឲ្យទេស8ស្មាប្រាប់ញោមមិញស្មាតែញោមមកវែងណាហើយលោទេសមិនចប់តែឥឡូវបើ បំដងចង់ទៅហើយទេទៅទេខ្លីៗទៅមែនទេញោមណោះនឹងសមាទិដ្ឋិសមាសង្កបោសមាសង្កបៈសមាសង្កបៈហ្នឹងត្រេះរិះត្រូវត្រេះរិះហ្នឹងសំដៅទៅលើគិតគិតត្រូវត្រេះរិះត្រូវចឹងមុននឹងជឿនរណាគិតសិនពិចារណាឲ្យត្រូវសិនចាំជឿចោះមិនមិនខាត់មកជឿទេជឿចោះ ប៉ុន្តែបើសិនជាគិតទៅវាដូចជាមិនត្រូវរឿងទេក៏មិនដកថយមកវិញមកព្រោះពេលវេលារបស់យើងថ្លៃណាស់ញោមថ្លៃរហូតដល់កាត់ថ្លៃមិនបានកុំយកពេលវេលាហ្នឹងទៅបដៅចូលជាមួយនឹងរឿងអត់ប្រយោជន៍ច្រើនពេកខាតយើងមែនទេញោមណាស្វែងរកគ្រូរមមកស្វែងរកអ្នករំដោះគ្រោះស្វែងរកអ្នករំដោះទឹករំដោះភ្លើងរំដោះគ្រោះរំដោះជំងឺពីយើង ខាតពេលយូរចឹងគិតមើលសិនវាសមរម្យអត់ណែនេះញាតិញោមហើយចាំយើងទៅទៅបើថាសមហើយទៅទៅតែគិតទៅបើថាមិនសមទេអានឹងត្រឡប់មកវិញមកថ្មចង់បញ្ជាក់រឿងគ្រូសោតអញ្ញាអញ្ញាយនឹងបន្តិចជាមនុស្សចេះជឿដែរថ្មចេះឆ្ងល់ហើយមិនដឹងធំមកពីប្រភពណាស្ដាប់ក៏មិនដឹងណាមិនដឹងនៃធោព្រះក៏មិនដឹងព្រះឯណាត្រូវមួយម៉ាត់សោះអត់សុទ្ធ ទៅហើយម្នាក់ម្នាក់ដូចមិនខុសអីកាលពីញោមជឿតាល្ងងកាមុនទេនិយាយចឹងហ្មងទៅតាល្ងងសបោលៀបដូចញោមជឿចឹងភ្លុកទឹកភ្លុកដីជាពិសេសអ្នកតកែវនោះហ្មងញោមមិនទៅអត់ដឹងទេប៉ុន្តែអ្នកតកែវហ្នឹងគឺថាភ្លុកទឹកភ្លុកដី អាត្មាឲ្យធំធំថាគេដាក់ល្ងងឲ្យយើងអ្នកចេះទៅរកអ្នកល្ងងនោះក៏ហួសចិត្តហ្មងហួសចិត្តហ្មងទេបើសិនឯគេដាក់តតាចេះអើវាយើងវាល្ងងទៅរកចេះវាថាចាល្ងងសោះយើងអ្នកចេះទៅរកអ្នកល្ងងនោះមិនស្គួតទេមែនទេយល់មែនមែនអត់ដូចឆ្កែខំយើងហើយយើងខំឆ្កែគេមិនថាឆ្កែស្គួតទេគេថាយើងស្គួតទេ ចឹងមែនទេយើងឥឡូវដូចគាត់ចឹងទៅហើយទៅទៅចាំបើក្រោយមកបែករឿងប្រូអឺអញខំតែជឿអាហ្នឹងហើយដែលពុទ្ធថាឲ្យពិចារណាសិនណាញោមណាត្រេះរិះសិនតើឲ្យមានសមាសង្កបៈឲ្យត្រេះរិះឲ្យត្រូវសិនត្រូវរឿងសិនហើយចាំដើរចោះបើត្រេះរិះមិនត្រូវទេគិតរឿងខុសទេខុសរហូតណាញោមថាខុសរហូត តែបើគិតត្រូវហើយសម្រេចចិត្តចោះលើឯងញាតិញោមសំហេតុសំផលហើយសំត្រូវដោយមានហេតុមានបច្ច័យច្បាស់លាស់ហើយចាំញាតិញោមអញ្ជើញធ្វើដំណើរទៅចោះមែនទេញាតិញោមទី3សមាវាចាសម្ដីត្រូវអ្នកនិយាយត្រូវសម្ដីព្រោះបុរាណលោកថា មនុស្សយកសម្ដីដំរីយកភ្លុកខ្មែរចងក្រងទុកជាពាកប្រដៅនាងនួនក្លឹមក្នុងឬសីក្លឹមក្រៅក្លឹមមនុស្សសម្ដៅត្រង់អាពោលពាក្យពិតមែនទេញោមញញោមក្លឹមមនុស្សសម្ដៅត្រង់ពោលពិតហ្នឹងហ្មងពោលភូតនេះ ភូតខ្លាំងចាញ់អាត្មាញោមដែរឮអត់ភូតខ្លាំងចាញ់អាត្មាភូតកាលណាបែកស្នូកកាលនោះដូចដើកមាត់ច្រើនពេកមាត់ច្រើនរហូតដល់បែកស្នូកអស់ណាញោមណាដូចគេហៅទៅស៊ីការក្អែកនៅលើចុងថ្នោតចឹងតែកុំមាត់ចាំដល់លើរមចាំមាត់មានឯណាមិនស្ដាប់គេហាមាត់ត្រឹមដើមកអាកថ្នោតនោះធ្លាក់ខ្ទេចបែកខ្ទេចស្នូក ម៉ោង7សំដីនឹងនិយាយវាអត់ត្រូវការមែនទេញោមចឹងសំដីខ្លះជាសំដីទឹកខ្មុំសំដីខ្លះជាសំដីពឹសសំដីខ្លះស្ដាប់ហើយចង់ស្ដាប់ទៀតសំដីខ្លះគេហៅថាក្តៅស៊ីរៈតែតិចស៊ីដល់ជ្រៅមែនទេញោមនៅពីមុខនិយាយពីថាផ្អែមមហាផ្អែមផ្អែមនោះផ្អែមចង់លើសឈាមផ្អែមណាស់ នៅក្រោយខ្នងនិយាយពីថានិយាយដើកឲ្យហុយសពងនឹងសម្ដីខ្លះចឹងសម្ដីត្រូវនឹងតើតែនិយាយមើលកាលហើយការនិយាយតបប្រសពនិយាយទៀតកូនចៅញាតញោមចឹងដែរបើនៅតូចមិនសូវអីប្រមាណទេប៉ុន្តែបើធំនិយាយមិនស្រួលគេខឹងយើងណាញោមណាមើលពេលសិន បើថាមនុស្សនឹងសំរុំនឹងនិយាយបាននិយាយទៅបើថាមិនសំទេកុំអីទប់សិនទៅប្តីប្រពន្ធចឹងដែរមើលកាលសិនកាលសំនិយាយជាមួយប្តីទេបើថាគេពងតែមួម៉ៅទេកុំរឿងហើយមើលគួសំនិយាយជាមួយប្រពន្ធទេបើថាប្រពន្ធគេមួម៉ៅហើយកុំរឿងហើយចឹងមើលកាលគ្នាទៅវិញទៅមកសិនចាំនិយាយសម្ដីហ្នឹងមែនទេញោមណាចឹងបានពាក្យមួយថា ពាក្យមានប្រយោជន៍សំហាស្ដីកំហានិយាយនាំឲ្យសាបសម្ដីជាផ្កាក្លិនកុលាបទោះក្រហមស្ងាប់គង់គេស្ដាប់មែនទេញោមមែនមែនតើមកយ៉ាងញោមចែកអីហើយចែកស្ងាត់ស្ងាត់សិនទៅជិតដល់ម៉ោងហើយតែដល់ម៉ោងអេបាំងតែ37នាទីហើយបើក្រុមសិនទៅតែ50នាទីអេបាំងហើយបើហ្នឹងទី3 ទី4សមាកមន្តៈឬសមាកមន្តោការងារត្រូវការងារដែលមិនមានទោសជាការងារត្រូវមែនទេញោមការងារណាដែលមានទោសការងារនោះការងារអត់ត្រូវចឹងព្រះអរិយបុគ្គលទាំងឡាយលោកតែងតែធ្វើការងារណាដែលមិនមានទោសការងារណាដែលមិនក្តៅក្រហាយដល់យើងពេលខាងក្រោយជាការងារដែល មានទោសការងារណា ដែលមិននាំផលក្រៅក្រហាយមកយើងពេលក្រោយការងារនោះគឺជាការងារដែលអត់មានទោសមែនទេញោមឥឡូវយើងឧទាហរណ៍ការងារទាំងអស់ដែលយើងធ្វើហ្នឹងបើតែធ្វើឲ្យវារលូនគ្មានទោសទេគ្មានអាណាក្តៅក្រហាយគ្មានអាណាខឹងគ្មានអាណាតោមនោះជាមួយយើងទេការងារហ្នឹងអត់មានទោសទេអត់ទោសទាំងច្បាប់ផងអត់ទោសទាំងគ្នាឯងផងអត់ទោសទាំងខ្លួនឯងផងហើយបើតែការងារណាធ្វើទៅគេក្តៅក្រហាយទេ អាហ្នឹងការងារមានទោសហើយណាញោមណាមានសិទ្ធមានអំណាចជិះជាន់អ្នកអត់សិទ្ធអត់អំណាចអាហ្នឹងសិទ្ធទោសហើយបើមានទ្រព្យសម្បត្តិជិះជាន់អ្នកក្រអាហ្នឹងសិទ្ធទោសហើយដីដីឡើងថ្លៃអង្គិលព្រំដីចុះឡើងចុះឡើងអាងឯងមានខ្នងអាងឯងមានខ្សែធ្វើឲ្យអារឿងពិតទៅ ជារឿងមិនពិត ដើម្បីតែប្រយោជន៍ខ្លួនណាហ្នឹងសិស្សការងារមានទោសហើយមែនទេញោមណោះតើការងារខ្លះធ្វើទៅមិនចាំបាច់ទៅប៉ះពាល់អាណាទេគ្រាន់តែបើកឡានប្រុយគេជិះតាមផ្លូវរហូតអាហ្នឹងសិស្សទោសហើយបើអត់ទោសគេមិនជិះប្លង់ប្លង់ទេមែនទេញោមណោះហ្នឹងហើយការងារខ្លះក៏អង្គុយតឡាយ Facebook សោះហ្នឹងគេជេរចង់ងាប់អាហ្នឹងសើមានបញ្ហាហើយអញ្ចឹងមើលពិចារណាមើលសិនការងារណាដែលនាំទោសក្តៅក្រហាយទេកុំ ហើយការងារណាធ្វើទៅគេសាទរគេសบายចិត្តគេរីករាយហើយទាំងខ្លួនឯងសบายចិត្តមិនភ័យមិនព្រួយមិនក្តៅក្រហាយអាហ្នឹងការងារហ្នឹងបែបប្រហែលជាអត់ទោសហើយមែនទេញោមណោះហ្នឹងអញ្ចឹងហើយបានព្រះអង្គថាតាល់តែយកការងារដែលប្រសើរដែលមិនមានផលក្តៅក្រហាយឲ្យយើងពេលក្រោយអាហ្នឹងជាសមាកមន្តៈណាញោមណោះមួយទៀតទី4ទី5សមាអាជីវៈ សមាជីវោឬសមាជីវៈសំដៅទៅលើកិច្ចការចិញ្ចឹមជីវិតត្រឹមត្រូវបងចិញ្ចឹមជីវិតត្រឹមត្រូវបើថាលក់ដូរអត់មានដាក់ថ្នាំទេគ្មានដាក់ជាតិគីមីអីទេបើថាដាំបន្លែប្លុកអីគឺថាគ្មានអំពាក់អំពកថ្នាំអីស្រស់ស្រាយអីទេតាមធម្មជាតិមកហើយបើថាចិញ្ចឹមជីវិតបើថារោស៊ី រត់ឡានរត់ម៉ូតូអីគឺថាសក្រិតត្រឹមត្រូវហើយបើថារស់ស៊ីតំណែងទិញចូលលក់ចេញអីគឺថាច្បាស់លាស់មិននាំឲ្យក្រៅកាហាយអ្នកខ្លះទិញហើយលក់គេទិញទៅដល់ផ្ទះគេជេរម៉ែយើងអ្នកលក់មកមែនទេញោមកាលទៅដល់គេជេរមកបាត់អស់ប៉ុណ្ណេះបាត់អស់ប៉ុណ្ណេះហើយបើទៅដល់ពេលខ្លះ ថាអានឹងពិតស្រាប់មកដល់ខ្លាំងខ្លះគេជេរហុយសពោកមកអានឹងការងារចិញ្ចឹមជីវិតហ្នឹងมันជាមង្គលដល់ឧត្តមឡើយមែនទេញោមណាណាញោមណាមិនមែនជាការចិញ្ចឹមជីវិតត្រូវឡើយឃើញទេញាតិញោមហ្នឹងសមាអាជីវៈមួយទៀតសមាវាយាមៈព្យាយាមត្រូវតើព្យាយាមត្រូវព្យាយាមប្រកបដោយបញ្ញាខំប្រឹងប្រែងធ្វើរឿងល្អល្អព្យាយាមបានសម្រេច ព្យាយាមសិក្សារៀនសូត្រសម្រាប់គោលដៅព្យាយាមចំថ្នាក់ថ្នមបុត្រធីតាអប់រំឲ្យត្រូវតាមគន្លងធម៌ព្យាយាមអប់រំកូនសិស្សគុណឲ្យបានត្រឹមត្រូវព្យាយាមរក្សាប្តីនិងប្រពន្ធរបស់ខ្លួនឯងឲ្យតាំងនៅអស់កាលយូរជាមួយនឹងក្រុមគ្រួសាររបស់យើងឃើញទេព្យាយាមសម្រាប់ជីវិតមួយ ដែលលំបាករហូតធ្វើឲ្យជីវិតថ្លៃថ្នូររុងរឿង គេនេះសិតតែការព្យាយាមត្រូវរបស់យើងហើយមែនទេញោមណាព្យាយាមដើម្បីកាត់ជួសកាត់ភ្លៀងលំបាកយ៉ាងណាក៏មិនបោះបង់គ្នាចោលហ្នឹងសិតតែការព្យាយាមដែលត្រឹមត្រូវហើយមែនទេញាតិញោមណាព្យាយាមទោះបីឈឺទោះបីលំបាកក៏មិនបោះបង់សិលចោលឃើញទេក៏មិនបោះបង់ការបំពេញបុណ្យចោលទោះបីលំបាកនឿយហត់យ៉ាងណាក៏មិនបោះបង់រក្សាសិល5ចោល ទោះបីលំបាកវេទនាយ៉ាងណាក៏មិនបោះបង់រក្សាសិល8នឹងចោលត្រូវតែរក្សាគុណធម៌ជានិច្ចមិនបោះបង់គុណធម៌ឡើយមែនទេញោមណាហ្នឹងព្យាយាមហើយព្យាយាមមានច្រើនទៀតចាំមើលថ្ងៃណាតនេះចាំទេបើហើយបើនៅច្រើនទៀតព្យាយាមនឹងច្រើនណាបើអញ្ចឹងមួយទៀតគឺសមាសតិទី7រលឹកត្រូវនឹកឃើញបើរលឹកនឹកឃើញសតិហ្នឹងសតិការរលឹកការនឹកឃើញត្រូវ អឺដោយទេសនានិត្រយៈឃើញដល់ប្រសើរនឹកឃើញចំពោះព្រះពុទ្ធរូបនឹកឃើញចំពោះវត្ថុតំណាងព្រះសាសនាឃើញទេញាតិញោមអើនឹកឃើញអំពើល្អល្អកើតទៅជាមង្គលដូចមន្តកុណ្ដលីអញ្ចឹងដំអំណាចនៃចិត្តដែលនឹកឃើញព្រះសម្មាសម្ពុទ្ធដែលជាសារណៈដល់ដងឧត្តមគ្រាន់តែប៉ុណ្ណឹងអស់អាយុទៅទៅទេវលោកបាត់អាហ្នឹងនឹកត្រូវ មែនទេញោមណាណាញោមណាហើយមួយទៀតដោយអនន្តសទ្ធិចឹងនឹកវាខុសរៀបស្លាប់ហ្នឹងគិតដល់អញវាអត់ខ្វល់ទេកូនអញមានទ្រព្យអញមានស្អីក៏អញមានអញសទ្ធិទៀតងាប់ទៅប្រុសទៅកើតនោះនៅជ័យក្រុងសាវត្ថីទៅពោះនាងម្នាក់នោះវេទនាចង់ឡាច់ខ្យល់អាក្រក់នោះមហាអាក្រក់អាហ្នឹងនឹកដែរប៉ុន្តែនឹកវាខុសឃើញទេញាតិញោមចឹងបានស្មានថាបើចង់នឹកអីនឹករឿងល្អល្អទៅវានាំមកនៅមង្គលខ្លួនឯងណាញោមណា តើមួយទៀតសមាសមាធិតម្កល់ចិត្តត្រូវបើដោយការឲ្យទៀននឹងអញ្ចឹងតម្កល់ចិត្តត្រូវហើយចាំឲ្យទៀននឹងបើតម្កល់ចិត្តខុសហើយឲ្យទៀនខាតបងអញ្ចឹងបំណាច់នឹងធ្វើលុយស្វ័យរកពិបាកមិនមែនស្រួលទេតម្រាំនឹងបានលុយ ហើយបានលុយមកចាយលុយខុសអានេះជារឿងពិបាកមែនទេញោមតើចឹងអាការតម្កល់ចិត្តត្រូវតលត្រូវ ដោយបញ្ញាហើយចំណាយធ្វើទៀនដោយដោយគិតសិនបានព្រះសម្មាសម្ពុទ្ធថាសម្ដែងថាអកេសទៀតតាមមេធាវីអកធម្មសមាហេតោនោះបុគ្គលដែលមានប្រាជ្ញា ហើយតម្កល់ទុកក្នុងធម៌ដល់ប្រសើរហើយ ជាអ្នកឲ្យទៀនដល់បុគ្គលដល់ប្រសើរឃើញទេញោមអញ្ចឹងបានតែតម្កល់ចិត្តត្រូវក្នុងធម៌ តាំងចិត្តត្រូវក្នុងធម៌ហើយចាំឲ្យទានចោះមែនទេញោមណាព្រោះការឲ្យទាននោះវាមិនមែនចេះតែមានទ្រព្យឲ្យណាការស្វែងរកទ្រព្យវាពិបាកទ្រព្យបាន12000 20000ហើយស្រាប់តែយើងចាយផ្លែនផ្លែតចាយចំមកកន្លែងខុសតម្កល់ចិត្តដល់ត្រូវឲ្យចាប់បនកាលណាឆ្លោះគ្នាកាលនោះខុសកន្លែងអញ្ចឹងបានអីបានប្រយោជន៍អីសម្រាប់យើងមែនទេញោមណាអញ្ចឹងអាការតម្កល់ចិត្តត្រូវហ្នឹងតោះតែតាំងចិត្តមមក្នុងការធ្វើអ្វីមួយ ដូចជាធរបដិបត្តិធរចឹងធម្មានុធម្មបរិបតិបដិបត្តិធរណាដែលខ្លួនឯងអាចដឹងថាធរនោះគួរបដិបត្តិបានដោយបុរាណថាបដៃខ្លីកុំតោងឃើញតម្រៃជូកុំជូតាមតម្រៃអញ្ចឹងមើលបើថាធរនោះបដិបត្តិបានត្រឹមហ្នឹងត្រឹមហ្នឹងបានហើយមែនទេញោមណាហើយបើធ្វើទៀតយ៉ាងដែរបើមុនបានតែ2អង្គតែ2អង្គទៅបានហើយកុំចង់ដល់3អង្គបាក់រត់ទិញសាដកទៀតហើយ ណែនេះញោមណាស្ដាប់ធัวចឹងដែរបើស្ដាប់បានតែត្រឹមតែ1ម៉ោង1ម៉ោងបានហើយកុំទៅទៀមទីឲ្យទៀតនោះមែនទេញោមណាចកេះហ្នឹងចឹងដែរបើតែចកេះហ្នឹងអង្គុយសំយោគជើងបានអង្គុយទៅកំពេនោះកុំជោជោឲ្យលោកវាឈឺយើងគ្មានអាចជួយឈឺទេមែនទេញោមណាទេសនាចឹងដែរបើទេសបាតកៅទេសតកៅទៅកុំទៅចង់ទៅកំពង់ឆ្នាំងកំពង់ចាមអីគេលោកវាលើសដើមមែនមែនទេញោមអ្ហ៎ អង្គុយស្ដាប់ធម៌ចឹងដែរបើថាអង្គុយស្ដាប់បានល្មមអង្គុយស្ដាប់ស្ដាប់ទៅបើថាអង្គុយស្ដាប់បានទេកុំស្ដាប់អីនាំមកសៅមកចិត្តទេមែនទេញោមហូបបាយចឹងដែរបើថាហូបបានតែ2ចានកុំចង់3ប្រយ័ត្នអង្គុយមិនកើតហូបតែ2ហ្នឹងបានហើយល្មមទៅបានហើយហូបតែទឹកទៀតឆ្អែតល្មមកុំធ្លាយដល់3អឺអះអឺអះមិនសូវស្រួលទេ មែនទេញោមប្របាទបសេនតិកោសលសោយព្រះស្ងោយហើយចូលទៅវត្តស្ដាប់ធម៌ពុទ្ធសំដែងនៅវត្តចេតពុនទៅមានបានស្ដាប់ពុទ្ធសំដែងណាទៅលក់ក្បែររសអនោះសមុកលន់ស្ដាច់ឆ្អែតពេកព្រោះសោយហើយទៅខ្ញុំឆ្អែតលឹះលឹះកំណត់បានពុទ្ធលោកថាមហាបពិតគួរកាត់បន្ថយខ្លះទៅបើមិនអញ្ចឹងទេបរិជ្ជកិច្ចទៅមកវត្តរួចទេអញ្ចឹងហ្នឹងខ្ញុំអញ្ចឹងពេលខ្លះ ឧទាហរណ៍បើដាក់បានតែ2ចានតែ2ហ្នឹងបានដែរហ្មងហ្មងបានដែរមែនទេញោមដល់ណែដូចចណាចណានេះតែដាក់ជ្រុលហេសុយលើឈាមទៀតតែដាក់ខ្លាំងហេសុយទឹកនោមផ្អែមទៀតហើយតែដាក់ហេសុយសាច់ផងអីផងហេសុយឡើងអាស៊ីទៀតមែនទេញោមដល់អញ្ចឹងល្មមល្មមតែអាចតែទៅរួចតម្កល់ទៅត្រឹមហ្នឹងត្រឹមហ្នឹងទៅរួចគឺល្មមតែម្ដងមែនទេញោមដល់យ៉ាងណាមិញក្នុងក្នុងសមាសមាធិនេះគឺការតម្កល់ចិត្តផ្គងចិត្តត្រូវដោយបញ្ញា ការបំពេញបុណ្យចឹងដែរគ្មាននរណាគេបខំយើងទេដូចញាតិញោមដើរធ្វើបុណ្យរាល់វត្តណាគ្មាននរណាគេបខំញោមទេទៅវត្តណាក៏ដោយអាចារ្យមិនដែលបខំញោមលោកមិនដែលមកជំរិតញោមទេដាក់ក៏ដាក់ទៅមិនដាក់ក៏អត់ទៅប៉ុន្តែមកពីយើងចេះចេះទឹះចិត្តតាហេដូចមិនដាក់ដូចពេកហើយដូចវាមិនសមមកពីយើងគិតថាវាមិនសមតា មែនទេញោមណាតែមុនលោកទេសមកដូចវាមិនសមអីយើងមកពីយើងខ្លួនឯងតែថាមិនសមលោកតែទទួលតែសមអីលោកអត់ថាគេមុនតែតនេសមអីអាត្មានោះតែដល់មកពីយើងដែរហេដូចមិនសមអីដូចមិនតំណងអីហាដល់តែទៅជាមួយគេគេដាក់20000ឯងវាមាន10000ដូចមិនសមអីមកមួយគ្នាគេ20000ឯងមើលដូចមិនសមតែយើងខ្លួនឯងណាអ្នកថាមិនសមនោះមែនទេញោមដែរ តែបើតម្កល់ចិត្តត្រូវហើយចាំធ្វើទៀតណាប្រហែលក៏សមដែរមែនទេញោមអត់សោះក៏សមដែរកុំខ្វល់ច្រើនពេកមែនទេញោមណាពូត្រូវហើយពូតម្កល់ចិត្តត្រូវហើយអត់សោះក៏តែសមពូអ្វីដែលធ្វើមកគឺដោយសេចក្តីជ្រះថ្លាដោយបញ្ញាអាអត់សោះក៏សមមែនទេញោមណាអញ្ចឹងសរុបមកវិញអាឋានគិកមៈទាំង8នេះមានរឿងរ៉ាវច្រើនទៀតក្នុង8ហ្នឹងនៅបែងទៅជា សិលទៅជាសមាធិទៅជាបញ្ញាបន្តទៀតចាំមើលថ្ងៃណាមានពេលចាំមកទេសប្រហើយណាញោមណាសូមអនុមោទនា